លោកគ្រូលើកយកអំពីរដ្ឋដាយវៀតទី2រដ្ឋតុងកឹងទី3រដ្ឋឡានសាង ទី4រដ្ឋមូននិងទី5គឺរដ្ឋណានឆាវរដ្ឋណានឆាវឬរដ្ឋណានចាវចឹងបងប្អូនទាំងអស់គ្នាយើងចូលសិក្សាទាំងអស់គ្នាដូចតទៅ រដ្ឋដាយវៀតរដ្ឋដាយវៀតគឺជាឈ្មោះរដ្ឋមួយរបស់ជាតិសាសយួនដែលសពថ្ងៃគេហៅថាវៀតណាមរដ្ឋដាយវៀតនេះគឺជារដ្ឋមួយដែលស្ថិតនៅលើខ្ពង់រាបតុងកឹងខ្ពង់រាបតុងកឹងអឺជាប់តំបន់យូណានរបស់ចិនមុននឹងកើតរដ្ឋដាយវៀតនេះជាតិសាសយួនបានបង្កើតជារដ្ឋ ជាច្រើនជាច្រើនដូចជារដ្ឋលវៀតរដ្ឋវ៉ាន់ឡាងរដ្ឋយ៉ាវជៅនិងរដ្ឋតុងកឹងជាដើមរដ្ឋតុងកឹងជាដើមអញ្ចឹងដោយសារដោយសារពេលវេលារាប់ពាន់ឆ្នាំពេលវេលាយូរមានន័យថាជាតិសាសន៍យូរនោះបាន បង្កើតរដ្ឋជាច្រើន ហើយរដ្ឋនីមួយៗហ្នឹងកើតហើយក៏ ដួលរលំទៅវិញក៏កើតជារដ្ឋថ្មីមួយមានឈ្មោះផ្សេងពីមុន ហើយក៏កើតរដ្ឋថ្មីមួយទៀតមានឈ្មោះថ្មីមួយទៀតទៅតាមនឹងដែរណាចឹងទេបងប្អូនយើងចូលអំពីរដ្ឋតុងកឹងវិញម្ដងរដ្ឋតុងកឹងក៏ជារដ្ឋរបស់ជាតិសាសវៀតណាមជាតិសាសវៀតណាមសពថ្ងៃនឹងដែរដែលរដ្ឋតុងកឹងនេះកើតឡើងនៅលើខ្ពង់រាបតុងកឹងដែលនៅ ភាគខាងជើងនៃប្រទេសវៀតណាមសប្តាហ៍ថ្ងៃពងរៀបតុងកឹងនៅតំបន់ហាណូយតំបន់ហាណូយសប្តាហ៍ថ្ងៃរដ្ឋតុងកឹងណារដ្ឋតុងកឹងនេះតាំងនៅលើពងរៀបតុងកឹងជាខ្ពង់រាបមួយដែលមានរយៈកម្ពស់ខ្ពស់ហើយមានទន្លេធំមួយហូរកាត់ទន្លេនោះឲ្យឈ្មោះថាទន្លេក្រហមណាដោយសារផ្ទៃទឹកមានពណ៌ក្រហមគេហៅថាទន្លេក្រក្រហមណា ទន្លេក្រហមហូរកាត់ខ្ពង់រាបតុងកឹងចាក់ចូលក្នុងសមុទ្រតុងកឹងសមុទ្រតុងកឹងពងរៀបតុងកឹងមានព្រំប្រទល់ជាប់តំបន់យូណាននៃប្រទេសចិននិងធ្លាក់ក្រោមអាណានិគមចិនអស់ជាច្រើន សតវត្សអស់ជាច្រើនសតវត្សអញ្ចឹងលោកគ្រូសូមបញ្ជាក់បន្ថែមដែរថាពេលដែល ជាតិសាសយួនឬជាតិសាសវៀតណាមបង្កប់បង្កើតរដ្ឋដំបូងហ្នឹងប្រហែលជាសតវត្សទី1ណានៃគ្រិស្តសករាជហ្នឹងឬក៏សតវត្សទី2នៃគ្រិស្តសករាជហ្នឹងគឺគាត់តែបង្កើតរដ្ឋឯករាជ្យរបស់ខ្លួនមិនបានប្រហែលឆ្នាំផងក៏ត្រូវប្រទេសចិនវាយត្រួតត្រារហូតមករហូតមក រហូតមកដល់ប្រហែលជាសតវត្សទី9ណាទី9អឺនឹងទៅប្រទេសវៀតណាមឬក៏រដ្ឋរបស់ជាតិសាសវៀតណាមនឹងចាប់ដើមរើបំរាស់រហូតទទួលបានឯករាជ្យហើយចាប់ដើម ពង្រីកទឹកដីរបស់ខ្លួន មកកាន់ភាគខាងត្បូងដោយលេបយកអង្គរចាំប៉ានិងយកដែនដីកម្ពុជាក្រោមរបស់ខ្មែររបស់ខ្មែរ បងប្អូនពិនិត្យមើលផែនទីឥណ្ឌូចិនណានៅក្នុង ឆ្នាំ1887ឥណ្ឌូចិនឥណ្ឌូចិននេះគឺជាឈ្មោះដែលបារាំងហៅហៅហៅដែនដីអាណានិគមរបស់ខ្លួន ដែលស្ថិតនៅជ្រោយឥណ្ឌូចិនដែលស្ថិតនៅលើជ្រោយឥណ្ឌូចិនដែលរួមមាន3ប្រទេស គឺប្រទេសកម្ពុជា ប្រទេសកម្ពុជាគឺជាប្រទេសមួយនៅឥណ្ឌូចិនរបស់បារាំង ដែរបន្ទាប់មកគឺប្រទេសវៀតណាមប្រទេសឡាវប្រទេសឡាវចឹងបងប្អូនយើងមើលរដ្ឋរដ្ឋ3ណារដ្ឋ3ដែលនៅក្រោមអឺការត្រួតត្រារបស់បារាំងណាដែលសពថ្ងៃគឺជាប្រទេសវៀតណាម ជាប្រទេសវៀតណាម គឺរត់តង្កឹងនេះរត់តង្កឹងណានេះរត់តង្កឹងរត់តង្កឹងគឺនៅផ្នែកខាងជើងណាផ្នែកខាងជើង ចាប់ពីនេះមកគេហៅថារត់អាណាមរត់អាណាមនៅភាគកណ្ដាលអឺចាប់ពីនេះមកដល់សមុទ្រនេះ គឺកូសាំងស៊ីនណាឬក៏ព្រៃនគរឬក៏កម្ពុជាក្រោមអញ្ចឹងនៅពេលដែលបារាំងចូលត្រួតត្រាលើប្រទេសវៀតណាម បារាំងបានបែងចែកវៀតណាម ជា3ចំណែកណាជា3ចំណែកគឺកូសាំងស៊ីនអាណាមហើយនឹងតុងតុងកឹងគឺតុងកឹងអញ្ចឹងបារាំងហៅថារដ្ឋតុងកឹងហៅថាបែងចែកជាជាតំបន់តុងកឹងវាព្រួយយកភូមិរាបតុងកឹងធ្វើជាឈ្មោះណាហៅថាតុងកឹង Thank you. ចឹងយើងចូលពាក្យសំខាន់មួយទៀតគឺយើងនឹងសិក្សាអំពីរត់ឡានឆាងអឺខ្លះគឺខ្លះគឺសរសេរថារត់ឡានឆាងខ្លះសរសេរថាឡានសាងណាចឹងលោកគ្រូសរសេរថាឡានសាងនេះគឺយកចេញពីសុភៅអឺប្រវត្តិវិជាថ្នាក់ទី8របស់ក្រសួងអប់រំណាដែលបងប្អូនកំពុងតែសិក្សាសរសេរថាឡានសាងពាក្យថាឡានសាង គឺមកពីពាក្យថា ឡានឆាងឡានឆាងដែលមានន័យថាដំរី1លានណាដល់ឡានឡានហ្នឹងគឺ1លានណាឆាងហ្នឹងគឺដំរីណាចឹងមានន័យថារដ្ឋឡានឆាងគឺជារដ្ឋដែលសម្បូរដំរីរាប់លានរាប់លានក្បាលមានន័យថាទឹកដីដែលជាសម្បុកនៃដំរីដំរីចឹងរដ្ឋឡានឆាងនេះគឺជារដ្ឋមួយដែល ដែលត្រូវបានបង្កើតឡើងដោយព្រះបាទផាងុំផាងុំជាក្សត្រជាតិសាសលាវជាជាក្សត្ររបស់ជាតិសាសលាវ ដែលព្រះអង្គជាស្ថាបនិកបង្កើតរាជាណាចក្រមួយព្រះអង្គដាក់ឈ្មោះថាឡានសាងឬក៏ឡានឆាងនឹងឯងកាលពីមុនព្រះបាទផាងុំ បានភៀសខ្លួនមករស់នៅប្រទេសខ្មែរ ហើយក៏ត្រូវបានព្រះរាជាខ្មែរអនុគ្រោះ ទទួលទំនុកបំរុងហើយក៏ចង់ផ្ដើមឲ្យអភិសេកជាមួយនឹងប្អូនរបស់ព្រះអង្គណាដែលជាក្សត្រីជាតិជាតិសាសខ្មែរណារួចហើយក៏ទទួលការទំនុកបំរុងអំពីបងថ្លៃបងថ្លៃដែលជាស្ដេចរបស់ខ្មែរហ្នឹងឲ្យទៅបង្កើតទឹកដីឲ្យទៅគ្រប់គ្រងទឹកដី នៅលួងព្រះព្រះបាងនៅក្នុងឆ្នាំ1000 351ស្ដេចអង្គនេះ បានពង្រីកទឹកដី ចាប់ពីឈៀងខ្វាងទៅភាគខាងត្បូងរហូតដល់ដែនដីចម្ប៉ាស័កនៅភាគខាងត្បូងខាងត្បូងរាជាណាចក្រនេះមានឈ្មោះថាឡានសាងដែលមានន័យថាទឹកដី មានតម្រៃរាប់លានរាប់លានចឹងរដ្ឋឡានឆាងហ្នឹងសពថ្ងៃ គឺទឹកដីប្រទេសឡាវនឹងឯងណាបងប្អូន ទឹកដីរបស់ប្រទេសឡាវនឹងឯងណា ចឹងបងប្អូនគ្រាន់តែយល់ថាហេតុអីបានគេដាក់ឈ្មោះឡាងឆាងឡាងឆាងមានន័យថាដំរីរាប់លានអញ្ចឹងគឺចង់បញ្ជាក់ថារាជណាចក្រគេគឺជារាជណាចក្រដ៏សម្បូរសត្វដំរីបំផុតណា ចឹងបងប្អូនលោកគ្រូឲ្យពិនិត្យមើលផែនទីណាផែនទីនេះអឺគេគូអំពីរដ្ឋរដ្ឋជាច្រើនណារដ្ឋរដ្ឋសំខាន់ទី1គឺរដ្ឋដាវៀតណារដ្ឋដាវៀតដែលយើងទៅតែសិក្សារួចអំបញ្ញមិញគឺជារដ្ឋនៅអឺពាកខាងជើងពាកខាងជើង នៃទឹកដីវៀតណាមសប្តាហ៍ថ្ងៃដែលតាំងតាំងរដ្ឋបាលនៅអឺ តំបន់ហាណូយណាដែលស្របនឹងទន្លេក្រហមណាហើយរដ្ឋនេះមានអឺគ្រុតដណ្ដប់មកដល់ភៀកកណ្ដាលនៃវៀតណាមសប្ថ្ងៃសប្ថ្ងៃជាងរដ្ឋបន្ទាប់ពីដៃវៀតគឺរដ្ឋអឺចាំប៉ាដែលបងប្អូនសិក្សាក្នុងម៉ោងមុន គឺមានអានេះគឺជារាជធានីនេះណាអន្តរាបុរៈណាអន្តរាបុរៈនេះ វិជយាវិជ័យវិជ័យចឹងនេះគឺជារាជាណាចក្រចម្ប៉ាណារាជាណាចក្រចម្ប៉ាស្ថិតនៅភាគកណ្ដាលនៃវៀតណាមសព្វថ្ងៃនេះគឺជាបរិជាណាចក្រកម្ពុជាណាកម្ពុជាកម្ពុជាគឺខ្មែរវាជាណាចក្រខ្មែរនេះបងប្អូនពណ៌ឱកាឈូកនេះគឺជារាជាណាចក្រឡានសាង ឡានសាំងឬឡានឆាង ដែលមានរាជធានីសំខាន់សំខាន់នៅពេលនោះគឺមានវៀងច័ន្ទហើយនិងលួងព្រះបាងទីក្រុងសំខាន់សំខាន់នៅពេលនោះមានវៀងច័ន្ទនិងលួងព្រះបាងអញ្ចឹងរាជាណាចក្រលួងព្រះបាងនឹងត្រូវបានពង្រីករហូតខ្លាចជារាជាណាចក្រធំ ដាក់ឈ្មោះថារាជាណាចក្រឡានឡានឡានសាំងឬក៏ឡានឆាង ចឹងទឹកដីមិនតូចទេធំធំចឹងបងប្អូនមើលពណ៌លឿងនេះគឺជារដ្ឋឡានណាណារដ្ឋឡានណា ដែលមានទីក្រុងសំខាន់នៅពេលនោះគឺឈៀងម៉ៃឈៀងម៉ៃឈៀងម៉ៃបន្ទាប់ពីរដ្ឋឡានណា យើងមានរាជាណាចក្រសុខោតីសុខោតីសុខោតី ជាចំណែកដីធំធំល្មមដែរធំល្មមដែរបន្ទាប់មកគឺរាជាណាចក្រហង្សាវតីរបស់មូនរបស់មូនគឺពណ៌ទឹកក្រូចហើយក្រៅពីហ្នឹងគឺពណ៌ទឹកសមុទ្រទឹកសមុទ្រថ្លាគឺទឹកសមុទ្ររៀងរៀងស្រាលរៀងស្ដើងពន្លឺស្ដើងបន្តិចគឺជា រាជាណាចក្រអយុធ្យាអយុអយុធ្យាអយុធ្យារបស់សៀមរបស់សៀមរបស់សៀមចឹងផែនទីនេះប្រហែលជា នៅសតវត្សទី15 16ណា15 16គឺនៅពេលនោះឥណ្ឌូចិន មានរដ្ឋសំខាន់សំខាន់ដូចដែលយើងបានឃើញហ្នឹងមានរដ្ឋខ្មែររដ្ឋចម្ប៉ាមានដៃវៀតមានឡានសាង មានសុខោតីមានអលណ្ណាមានហង្សាវតីជាដើមតែសពថ្ងៃរត់រត់ចម្ប៉ាវិនិច្ឆ័យបាត់បង់ហើយណារត់ខ្មែរនៅរត់ឡានឡានសាងคล้ายទៅជាប្រទេសលាវឬក៏ប្រទេសឡាវណាអឺសុខោតីឡានណាហើយនឹងហង្សាវតីមួយចំណែកនេះគឺ ជាคล้ายទៅទឹកដីថៃសពថ្ងៃដីថៃសពថ្ងៃ ចឹងកាលពីម៉ោងសិក្សាមុនគ្រូបានបញ្យល់បងប្អូនអំពីចក្រភពម៉ូនតែនៅទីនេះលោកគ្រូបញ្យល់អំពីរដ្ឋម៉ូនរដ្ឋម៉ូនចឹងរដ្ឋម៉ូនចាប់កំណើតណាប្រហាក់ប្រហែលនឹងរដ្ឋនគរភ្នំរបស់ខ្មែរដែររដ្ឋម៉ូនក៏ទទួលការរីកចម្រើនរកខ្លាយជាចក្រភពណាខ្លាយជាចក្រភពហើយក៏បន្តធ្លាក់ចុះខ្លាយជារដ្ឋតូចតាចរដ្ឋចំណោះ រហូតបាត់បង់រដ្ឋជាស្ថាពររដ្ឋមូលគឺជារដ្ឋដ៏ចំណាស់មួយ ប្រហាក់ប្រហែលនឹងរដ្ឋនគរភ្នំរបស់ខ្មែរដែររដ្ឋមូលមានទីតាំងស្ថិតនៅផ្នែកស្ថិតនៅមួយផ្នែកនៃទឹកដីភូមាសប្ថ្ងៃនិងមួយផ្នែកធំនៃទឹកដីថៃបច្ចុប្បន្នកាលពីគ្រាដំបូងឡើយមូលក៏ទទួលអធិពល ឥណ្ឌានឹងទទួលបានការរីកចម្រើនដ៏ខ្លាំងក្លារហូតខ្លាយជារដ្ឋខ្លាំងពូកែជួនកាលកាន់កាប់ណារដ្ឋចំណុះរបស់ខ្មែរជួនកាលក៏ធ្លាក់ខ្លួនខ្លាយជារដ្ឋចំណុះរបស់ខ្មែរក៏មានដែរណាក៏មានដែរពិសេស គឺនៅសម័យអង្គរខ្មែរយើងបានវាយក ទឹកដីមូនមួយចំណែកដាក់ជារដ្ឋចំណុះដែរក្រោយពីរដ្ឋមូនបានធ្លាក់ចុះទុនខ្សោយបន្តិចម្ដងបន្តិចម្ដង ដោយសារវិបត្តិទីក្នុងនិងការទន្ទ្រានពីភូមានិងសៀមមនក៏វិនិច្ឆ័យបាត់បង់រដ្ឋទាំងស្រុងទៅក្នុងកណ្ដាប់ដៃសៀមនិងភូមារហូតមកដល់សពសពថ្ងៃចឹងជនជាតិមននៅក្នុងទឹកដីភូមាមានរដ្ឋតខ្លួន ប៉ុន្តែជារដ្ឋស្វ័យយ័តតូចមួយនៅក្នុងទឹកដីភូមាចំណែកនៅទឹកដីសៀម ពុំមានជារដ្ឋស្វ័យយ័តតខ្លួនទេពីព្រោះសៀមមិនអនុញ្ញាតឲ្យមានរដ្ឋដទៃនៅក្នុងទឹកដីខ្លួនណាចឹងទេ មាន ត្រឹមតែជនជាតិមនរស់នៅជាប្រជាជនសាមញ្ញធម្មតាលាយឡំនឹងប្រជាជនដទៃទៀតនៃប្រទេសថៃនៃប្រទេសថៃ ចឹងបងប្អូននេះគឺជាពណ៌ក្រហមស្រាលនេះគឺជាទឹកដីដ៏ធំល្វឹងល្វើយមែនទែនរបស់ចក្រភព អង្គររបស់ខ្មែរណារបស់ខ្មែរគឺបណ្ដាប់ស្ទើរពីពេញជ្រោយឥណ្ឌូចិនទាំងមូលណាអញ្ចឹងទេរដ្ឋសំខាន់សំខាន់នៅពេលនោះមានតាយវៀតណាមានចាមប៉ាមានខ្មែរមានអឺ ហេរៈគុញ្ជ័យហេរៈគុញ្ជ័យដែលសពថ្ងៃនោះខ្លាយជាទឹកដីរបស់ថៃនៅម្ដុំឈៀងម៉ៃឈៀងរាយឈៀងសែនជាដើមជាមានរដ្ឋហេរៈគុញ្ជ័យហើយនិងរដ្ឋមនជាងរដ្ឋមននៅពេលនោះគឺនៅ ធំនៅ ធំ នៅខ្លាយរដ្ឋខ្លាំងដែរនៅពេលដែលខ្មែររីកចម្រើនខ្លាំងមនក៏មិនមិនសូវជាអន់ប៉ុន្មានដែរនៅពេលហ្នឹងគឺរដ្ឋមនគឺជារដ្ឋមនរដ្ឋមនដែល ដែលដែលដណ្ដប់ណាលើទឹកដីមួយភាគធំរបស់ភូមានិងមួយភាគទៀតរបស់ថៃសពថ្ងៃនេះគឺជាអតីតទឹកដីរបស់រដ្ឋមូនអញ្ចឹងបងប្អូនមកចង់ទៅទៅស្គាល់រដ្ឋមូនបងប្អូនអាចទៅភូមាណាទៅភូមាទៅកាន់រដ្ឋមូនអញ្ចឹងបងប្អូននឹងស្គាល់ជនជាតិមូនហើយនឹងវប្បធម៌ប្រពៃណីរបស់មូនតែបើទៅប្រទេសថៃបងប្អូនប្រហែលជាពិបាករពិបាករ ណាពីព្រោះជនជាតិមនត្រូវបានរស់នៅរាយប៉ាយលើទឹកដី ប្រទេសថៃសពថ្ងៃឥឡូវលោកគ្រូចូលរត់ណានឆាវឬក៏រត់ណានចាវណាសភៅខ្លះសភៅពុំក្រសួងអប់រំយើងខ្លះសរសេរថាណានចាវដល់ក្នុងថ្នាក់ទី8នេះសរសេរថាណានឆាវគឺជាឈ្មោះរត់ របស់គោលសម្ព័ន្ធឆ្ាមគោលសម្ព័ន្ធឆ្ាម ដែលតាំងទី នៅក្នុងតំបន់យូណានណាក្នុងតំបន់យូណានហ្នឹងគឺជនជាតិកុលសម្ព័ន្ធឆ្ាមហ្នឹងបង្កើតជារដ្ឋតបខ្លួនមួយ ដាក់ឈ្មោះថាណានឆាវរដ្ឋនេះត្រូវបានចិន កាលនោះស្ថិតនៅក្រោមរាជវង្សយន់របស់មង្គលណាបានធ្វើការទុកណាបានធ្វើទុកបុកម្នេញណា ទៅលើអកលប្រព័ន្ធឆ្យាមក្នុងគោលបំណងបណ្ដេញចេញបណ្ដេញចេញពីតំបន់យូណានដើម្បីយកតំបន់នោះ មកកាន់កាប់ឲ្យបាន រឹងមាំប្រហែលជាពេលនោះកលប្រព័ន្ធឆ្យាមហ្នឹងប្រហែលជាមិនសូវជា សហការឬក៏មិនសូវជា ដាក់ខ្លួននៅក្រោមអំណាចរបស់មង្គលមើលទៅប្រហែលជាអញ្ចឹងទើបមង្គលធ្វើការធ្វើការបណ្ដេញដោយប្រើ ហិង្សាដោយការកាប់សម្លាប់ ជាដើមនោះក៏ទំព័ន្ធស្យាមទ្រាំទ្រមិនបានក៏នាំខ្លួនក៏នាំគ្នាភៀសខ្លួន ចូលមករស់នៅ ក្នុងទឹកដីនៃចក្រភពអង្គរតាមច្រកទន្លេស្ទឹងជាដើមរួចហើយបង្កបង្កើតជារដ្ឋនៅពេលក្រោយ ពេលដែលខ្មែរយើងបានធ្លាក់ចុះខ្សោយពេលនោះក៏ទំព័ន្ធស្យាមប្រមូលផ្ដុំគ្នាបង្កើតបាន ជារដ្ឋមួយ ណារួមជាមួយនឹងអំបូអំបូស្យាមដតេទៀតណាដែលជាដែលជាសពថ្ងៃដែលជាលាវនោះកើតជារដ្ឋមួយធំណាប្រឆាំងជាមួយរដ្ឋខ្មែរដណ្ដើមយកទឹកដីសុខោតីហើយនឹងសវណ្ណសួរលោកសវណ្ណសួរលោកចាប់ពីពេលនោះមកគឺកុលសម្ព័ន្ធស្យាមនឹងចាប់ដើមពង្រីកទឹកដី និងពង្រឹងខ្លួនរឹងមាំជាលំដាប់ណា ចឹងបងប្អូនយើងមើលរដ្ឋណានឆាវរដ្ឋណានឆាវគឺជារដ្ឋនៅភាគខាងត្បូងរបស់វត្តភាគខាងត្បូងនៃប្រទេសចិនសប្ថ្ងៃហើយនៅក្នុងតំបន់យូណានរបស់ចិនសប្ថ្ងៃហ្នឹងចឹងដាក់ឈ្មោះថាណានឆាវណានឆាវចឹងនៅក្នុងរាជវង្សនៅនៅនៅពេលដែលប្រទេសចិនមាន3នគរណាគឺនគរសៀនៅភាគខាងលិចនគរជីងនៅភាគខាងជើងនិងនគរសុងនៅភាគខាងកើត នៅពេលនោះគឺមាននគរមួយទៀតគឺនគរណានឆាវនៅភាគខាងត្បូងភាគខាងត្បូងក្នុងតំបន់យូណានអញ្ចឹងពេលដែលមង្គលវាយកនគរជីងណាវាយកនគរសុងរួចហើយផ្ដួលដួលរំលំយកនគរសៀបានពួកមង្គលក៏វាយទន្ទ្រានយកនគរណាមឆាវដោយសារនគរណាមឆាវគុណខ្សោយណានគរតូចក៏សុកចិត្តពីខ្លួនចោលទឹកដីមក ជ្រកកោននៅលើទឹកដីនៃចក្រភពអង្គរណាអូនអូនមើលផែនទីនេះនៅពេលដែលប្រទេសចិនស្ថិតនៅ ក្នុងចក្រភពចក្រភពថាង ចក្រភពថាងឬក៏រាជវង្សថាងអញ្ចឹងផ្ទៃពណ៌លឿងនេះគឺជាទឹកដី នៅ ក្នុង ការកាន់កាប់របស់រាជវង្សថាងរាជវង្សថាង នៅពេលដែលប្រទេសចិន គ្រប់គ្រងដោយរាជវង្សថាងនៅភាគខាងលិចគឺមានរាជវង្សឬក៏ចក្រភពដ៏ធំមួយហៅថាចក្រភពទូហ្វានចក្រភពទូហ្វានចក្រភពទូហ្វានឬក៏នគរទូហ្វានហ្នឹងដែលដែលពោពេញដល់កលក្រុមកលសម្ព័ន្ធផ្សេងផ្សេងដែលពេលនោះគឺដណ្ដប់លើភូមិភាគទី3ណាភូមិភាគទី3 ចឹងនៅពេលដែលចិន នៅស្ថិតនៅ ក្នុងរាជវង្សខាង នៅពេលនោះគឺរដ្ឋណានឆាវគឺដូចជារដ្ឋតូចមួយចឹងរដ្ឋតូចមួយដែលនៅចន្លោះអឺរាជាណាចក្រខាង និងរាជាណាចក្រទូហ្វាន់ទូហ្វាន់នៅពេលនោះគឺត្រូវបាននគរធំធំហ្នឹងធ្វើការអឺ ទន្ទ្រានចូលនគរណានឆាវអញ្ចឹងណានឆាវទ្រាំមិនបានក៏ភៀសខ្លួនមួយផ្នែកមកកាន់ទឹកដីរបស់មនទឹកដីរបស់មនដែលសពថ្ងៃភូមាមួយចំណែកភៀសមកចូល ទឹកដីអង្គរមួយចំណែកទៀតភៀសខ្លួនទៅពងរៀបតំកឹងហើយមួយចំណែកទៀតភៀសខ្លួនចូលទឹកដីចិនតែម្ដងទឹកដីចិនតែម្ដង នេះគឺជាទីតាំងនៃរដ្ឋឡានឆាវនិងចលនាអតោប្រវេសរបស់ពលពន្ធសៀមណាចេញពីរដ្ឋឡានឆាវឡានឆាវចឹងម៉ោងសិក្សារបស់យើងឈានដល់ទីបញ្ចប់ហើយសូមបងប្អូនជួបគ្នាជួបគ្នានៅម៉ោងសិក្សាក្រោយ ហើយយើងនឹងបន្តសិក្សាអំពីចំណេះដឹងសំខាន់សំខាន់ជាបន្តទៀតសូមឲ្យបងប្អូន ផ្ដោតចិត្តទុកដាក់ក្នុងការរៀនសូត្រហើយនឹងស្រាវជ្រាវឯកសារបន្តទៀតដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់លោកគ្រូជូនពរបងប្អូន មានសុខភាពល្អហើយក៏សូមឲ្យបងប្អូនថែរក្សាសុខភាពណាជិះឆ្ងាយអំពី អាការជួបជុំគ្នាដែលនាំឲ្យមាន ការឆ្លងជំងឺផ្សេងផ្សេងសុខភាពល្អជួបគ្នានៅពេលក្រោយ ជំរាបលា